យងអ្វីប្រលឹកអាបេសេធ្វើទុកសួរចង់ដឹកវានឹងសូមជាគូវាសនាស្រីស្រស់ថ្មគួចលុចចាអពិនទុយនេត្រាបាញ់ព្រួយស្នេហាចំអវរាខ្ញុំ ចង់ស្អិតទីឈ្មោះផល្លា ស្រុកឃុំថ្មីតបទៅស្រុកឃុំថ្មីប្រពន្ធអាចណាំអាចជាស្រុកនៅផ្ទះសលៀងតែប្រខានក៏មិន សួរចង់ដឹកនឹងសពជាគូវាសនាស្រីស្រស់ក៏ពខួយជំនួចចោលគន្ទុយនេះត្រាបញ្ញព្រួយស្នេហា eu vou បានមកយកធ្វើព្រៃទៅផ្សារទិញអីមកជួយកាន់អូនស្រីបងមកជួបដល់តែអស់តែរូបបង ជួបព្រៃស្រក់នោះជារូបអូន តូចប្រមែតាមភ្លឺស្រែប្រងែបាក់បានព្រៃតូចប្រមែតាមភ្លឺស្រែប្រងែបាក់បាត់មកខប់ដើមកាត់ខ្ញុំខ្លាមួយម៉ាត់អូនដាច់ទេថាមិនបែនហើអូនដាច់ទេថាស្លាបងពេញក្នុងដាច់បងមានណាបងអត់មានស្លាស្លាជាប់រឹស ជីវ៉ាបងហាយគេផងពិតមែនហើយបងហាយគេផងជាមនុស្សខាស្លាប្រចាំតកោរបស់ជំនាញដល់ណាដោយផងជាជាមនុស្សខារបស់របស់ជំនាញដល់ណាដោយផងស្លាលាក់ក្រោយខ្លងអញ្ជើញប្របងយកចិត្តចាំរាស្លាជាប់ឬ ណាបងហ៊ានពិតតែចិត្តខ្ញុំផងចង់តែសូមស្នេហាស្នេហាពីក្រក់ឲ្យស្វត្ថិបងហ៊ានពិតតែចិត្តខ្ញុំផងចង់តែសូមស្នេហាតែមីអូននេះក៏សូមស្លាដែរបាទអត់ឲ្យឲ្យអូនទៅស្លាជាប់ឬ នៅស្លានេះសវិតសវិតអើយគាត់ទៅចង់បានទេស្លាសវិតទៅក្រៀមក្រៀមស្លាជឿអមហើយស្លាចាចាំតិចជូនបាត់នេះព្រៃតូចក៏មានក្រៀមខ្លួនទៅហើយបាត់នេះដល់ងាបាក់បាក់ព្រៃតូចត្រមែតាមភ្លឺស្រែ នសាលាពីក្នុងក្នុងដាច់មកក៏ហៅថាបងអស់មានស្នាសាលាពីក្នុងក្នុងដាច់មកក៏ហៅថាបងអស់មានស្នាស្នាលាក់ត្រង់ណាសង្កាជីវ៉ាបង្ហាញគេផងពិតមែនហើយបង្ហាញគេតែចង់ធំខ្លា ពិតតែចិត្តរៀមផងចង់តែសូមស្នេហាស្លាបងមានពិតតែចិត្តរៀមផងចង់តែសូមស្នេហា